ស្រាក់យើងបាទយើងឃើញមានប៉ុណ្ណឹងមែនស្រាក់ដែលមានតួណាកូនណាតែនៅមានស្រាក់មួយទៀតតែគ្មានគ្មានតួកូនថ្ងៃនេះលោកគ្រូបង្ហាញស្រាក់អត់មានតួមួយទៀតគឺវាអត់មានរូបទេគឺគេហៅថាស្រាក់កប់កប់តួវាបកប់ខ្លួននៅក្នុង ជួយជំនះទាំងអស់កូនគេហៅថាកូនគេហៅថាអីគេហៅថាស្រាក់អយើងគូសត្រង់ជាងណាតំណាងឲ្យស្រាក់អអញ្ចឹងនៅក្នុងពួកអវាមាន ស្រៈអនៅក្នុងពួកអវាមានស្រៈអយើងហៅស្រៈអក៏មិនត្រូវដែរគាត់ថាវាអានតាមលំនាំជួចនៈពួកអយើងទៅអញ្ចឹងជាទូទៅយើងអានថាស្រៈអស្រៈអាណាកូនណាស្រៈអស្រៈអាស្អីស្អីពេលខ្លះគេអត់យកមកប្រើទេសារគេអត់ឃើញរូបវាកូនតែគាត់ត្រូវចាំវាមានស្រៈអនៅក្នុងក្នុងឧទាហរណ៍ណាកូនណាកនិងកកកូនឯងឃើញទេអញ្ចឹងជួចនៈ2ប្រកបចូលគ្នាហើយអត់ទាំងមានស្រៈផងហ្នឹងអញ្ចឹងដោយសារ ជួយអ្នកទី1គឺវាមានស្រៈកប់តួអកណាកនិងកកកូនត្រូវចំណាំបើវាដាក់ស្រៈអេឬក៏ថាដាក់ស្រៈអឺនឹងមានស្រៈស្រៈអឺគេហៅសនិស័យគាត់ណាយើងឃើញតួរបស់វាកអឺគឺគឺនិងកកើតបើសិនជាវាអត់មានទេអញ្ចឹងបានន័យថាវាមានស្រៈកប់តួមួយគេហៅថាស្រៈស្រៈហ្នឹងគាត់ណារំលឹកចាំផងគាត់សួស្តីកូនសិស្សទាំងអស់គ្នានេះគឺជា មេរៀនភាសាខ្មែរថ្នាក់ទី2បាទមេរៀនហ្នឹងគេតម្រូវឲ្យកូនរៀននៅក្នុងម៉ោងសិក្សាថ្នាក់រដ្ឋដល់ទៅ5ម៉ោងតែលោកគ្រូសុំធ្វើវីដេអូខ្លីកូនត្រូវហាត់អានខ្លួនឯងពីព្រោះលោកគ្រូមិនបានអឺនាំហាត់អានផ្ទាល់ទេជាងកូនអាចស្កប់ដើម្បីហាត់អានអញ្ចឹងយើងចូលមេរៀនតែម្ដងអញ្ចឹងកូនស្ដាប់ណាស្ដាប់ហើយនឹងអានតាមលោកគ្រូពេលលោកគ្រូឲ្យអាន មេរៀនទី1ស្រៈនិស័យនិងភ្យុញ្ជានៈគុណស្រៈនិស័យនិងភ្យុញ្ជានៈអញ្ចឹងស្រៈនិស័យកូននឹងចាំទេស្រៈនិស័យយើងមានប្រមាណមានទាំងអស់ប្រមាណតួ20បាទ23 23តួកូនរាប់មើល1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23មែនទេទៅមែនទេទៅយើងមានស្រាក់បន្ថែមចំនួនណា3 4 5ទៀតណាមានសអ៊ីសអ៊ឺអីចឹងទៅបាទនឹងផ្សំវាមិនសូវប្រើចាំបាច់ចឹងគ្រូនឹងបញ្យល់ពេលក្រោយស្រាក់បន្ថែមហ្នឹងតើកូនតាប់លោកគ្រូសិនណាស្រាអាស្រាអេស្រាអីស្រាអឺស្រាអឺស្រាអុក ស្រៈអូស្រៈអ៊ូស្រៈអើស្រៈអឺស្រៈអ៊ីស្រៈអេស្រៈអែស្រៈអៃស្រៈអោស្រៈអៅស្រៈអ៊ុំស្រៈអំស្រៈអាំស្រៈអាស្រៈអូស្រៈអេស្រៈអោតោះអញ្ចឹងកូនស្ដាប់ហើយឥឡូវកូនហាត់អានតាមលោកគ្រូស្រៈស្រៈអេស្រៈអីស្រៈអឺស្រៈអឺស្រៈអូស្រៈអូស្រៈអ៊ូ ស្រអើស្រអឺស្រអៀស្រអេស្រអែស្រអៃស្រអោស្រអៅស្រអ៊ំស្រអំស្រអាំស្រអះស្រអោស្រអេស្រអោបាទអរគុណច្រើនឥឡូវកូនហាត់អាយខ្លួនឯងកូនណាលោកគ្រូយើងអល់ឲ្យ អរគុណច្រើនកូនអរគុណអញ្ចឹងកូនកុំភ្លេចអាសាហាត់សូត្រវាឡើងវិញទិញវាឡើងវិញឲ្យចាំទាំងអស់ស័ក្តិនិស័យរបស់យើងបាទបាទយើងបន្តទៅទៅអានទៅរំលឹកជួនជំនះនិងជើងជួនជួនជំនះយើងទាំងអស់គ្នាគាត់ណាបាទឥឡូវស្ដាប់លោកគ្រូសិនជួនជំនះនិងជើងជួនជំនះជួនជំនះពួកអបាទកខចឆ ដថណតថបផសហលអបាទលោកគ្រូអានជើងជួយជំនះជាមួយជើងកជាងកខជាងខចជាងចឆជាងឆដជាងដថជាងថណជាងណតជាងតថជាងថបជាងបផជាងផសជាងសហជាងហលជាងលអជាង អចាគុណអាហ៊ុនឯងមកសាហាវគុណ បាទអរគុណច្រើនអូនឥឡូវស្ដាប់លោកគ្រូលោកគ្រូនាំអានឡើងវិញជួយជំនះពួកអើណាអញ្ចឹងលោកគ្រូអានជួយជំនះសិនកើខើងើជើឈើញើដើថើតើថើនៅបើផើមើយោរើលើវ៉ៅតោះឥឡូវលោកគ្រូនាំកូនអានជួយជំនះនឹងជើង គជាងគខជាងខងជាងងចជាងចឆជាងឆញជាងញដជាងដថជាងថតជាងតថជាងថណជាងណពជាងពផជាងផមជាងមយោជាងយោរោជាងរោលោជាងលោវោជាងអញ្ចឹងហើយកូនតបពីបានស្ដាប់លោកគ្រូអានឡើងវិញឥឡូវសាអានតាមលោកគ្រូមិញខាងនេះគឺជាផ្លេចអានតាមលោកគ្រូណាអានតាមគ្រូ xuân chị nè phù ơ, cơ trường cớ thơ trường khớ ngơ trường ngớ chơ trường chớ chơ trường chớ nhơ trường nhớ đơ trường đớ thơ trường thớ tơ trường tớ thơ trường thớ nơ trường nớ pơ trường pớ thơ trường phớ mơ trường mớ do trường dớ rơ trường rớ lơ chừng lớ vơ chướng vợ bạn trả lời con ai hồn ảnh បាទអរគុណយើងកូនអញ្ចឹងកូនត្រូវប្រឹងហាត់អានឡើងវិញឲ្យស្គាល់អក្សរកបជួយជំនះយើងអស់ឥឡូវកូនអានទាំងអស់ចូលគ្នាណាកូនណាបាទអានជួយជំនះទាំងពួកអនិងពួកពួកអមកអានតាមលោកគ្រូកូនណាកខកខងចឆជឆញដថដថណតថតថណ បផពើផើមើយរើលើវោសហឡអ